មានណាគេខ្លះដែលកំពុងតែស្វែងរកហ្វមលាងមុខដែលនៅពេលដែលយើងលាងហើយវាជួយជំរះផ្ទៃមុខយើងបានស្អាតល្អហើយមួយវិញទៀតណាវាជួយរក្សាសំណើមនៅលើមុខរបស់យើងដែលយើងមិនមានអារម្មណ៍ថាពេលដែលយើងលាងមុខណាមុខយើងស្ងួតប្រែប្រែឬក៏តឹងតឹងខ្លាំងពេកទេថ្ងៃនេះ admin ចង់ណែនាំអ្នកទាំងអស់គ្នាពីសាប៊ូលាងមុខ by Nafri ជា Chu Cherry Blossom ចាំ Cleanser ដែលខ្ញុំបានប្រើខ្លួនឯងផ្ទាល់ហើយក៏ទទួលបានលទ្ធផលល្អមែនតើណែនាំទៅកាន់ណាគេដែលគាត់មានមុខស្ងួតខ្លាំងជាពិសេសហ្មង អ្នកដែលមានមុខ sensitive ក៏គាត់អាចប្រើជាមួយនឹង form នឹងបានដោយសារអីវាស្ទើរតែអត់មានក្លិនអីទាំងអស់ដែលធ្វើឲ្យប៉ះពាល់ឬក៏ប្រតិកម្មជាមួយនឹងស្បែកមុខរបស់យើងទេហើយវាជាប្រភេទ gel gentle ថ្លាមែនតើហើយងាយស្រួលក្នុងការ apply មានន័យថា massage នៅលើមុខរបស់យើងហើយវាជួយសម្អាតនៅធូលីដី bacteria ឬក៏អីផ្សេងផ្សេងដែលដែលបន្សល់ពីការ make up របស់យើងពេញមួយថ្ងៃទៀតណាវាផ្សំពីផ្កាសាកូរ៉ានៅពេលដែលខ្ញុំលាងមុខហើយខ្ញុំមានអារម្មណ៍ថាមុខខ្ញុំនឹងទន់រលាស់ហើយវាជួយរក្សាសំណើមនៅលើ មកខ្ញុំបានល្អមែនតើសារធាតុ betaine ដែលផ្ទុកនៅក្នុងផ្កាសាកូរ៉ានឹងគឺវាជួយទៅទប់ស្កាត់សំណើមនៅលើផ្ទៃមុខរបស់យើងគឺបានល្អមែនតើបន្ទាប់ពីយើងលាងមុខហើយយើងអត់មានអារម្មណ៍ថាមុខយើងស្ងួតនោះទេហើយមួយវិញទៀតនៅពេលដែលយើង apply ជាមួយនឹង skin care ផ្សេងផ្សេងបន្ទាប់ពីយើងលាងមុខហ្នឹងគឺវាធ្វើការបានល្អមែនតើ នេះគ្រាន់តែជាការ review ហើយនឹងបទពិសោធន៍ដែលខ្ញុំបានប្រើខ្លួនឯងផ្ទាល់ហើយក៏ខ្ញុំប្រាប់អ្នកគ្នាពីលទ្ធផលដែលខ្ញុំទទួលបានពី form មួយហ្នឹងអូខេឥឡូវហ្នឹងវីដេអូហ្នឹងគឺបានចប់ហើយបើសិនអ្នកគ្នាចូលចិត្តណាកុំភ្លេចចុច like ចុច share និង subscribe នៅខាងក្រោមវីដេអូហ្នឹងផងណាបាយបាយជម្រាបលា